សួស្តីកូនសិស្សទាំងអស់គ្នាជនរួមភាសា ដែលស្វែងរកវីដេអូនេះមានប្រយោជន៍អញ្ចឹងវីដេអូមេរៀនថ្ងៃនេះលោកគ្រូមកនាំកូនរៀននិងបង្ហាញនៅមេរៀនទី17អញ្ចឹងមេរៀនទី17ចំណងជើងអនាម័យណាកូនណាអនាម័យអនាម័យបានន័យថាម៉េចកូនមានកូនណាដឹងអត់អញ្ចឹងអនាម័យមានន័យថាការដែលមិនមាន មិនមានរោគកូនណាកាលណាយើងមិនមានរោគដោយសារយើងចេះធ្វើអនាអនាម័យ ដូចម្ដេចទៅអញ្ចឹងមុននឹងចូលទៅមេរៀនបាទគុណមើលរូបអញ្ចឹងរូបនេះក៏អាចបង្ហាញពីអនាម័យដែរណាគុណណាបាទចំណុចអនាម័យចំណុចអីគុណមើលមើលឯងជាក្មេងខ្ជិលងូតងូតទឹកបាទខ្ជិលងូតទឹកហើយមើលទៅដុសសាប៊ូដូចជាមិនប្រើដុសដៃដូចជាមិនប្រើសាប៊ូដើម្បីសម្អាតឲ្យអស់មេរោគទេគុណណាអញ្ចឹងវាអត់ទៅស្អាត ចឹងអនាម័យគឺសម្អាតឲ្យបានស្អាតជាមួយនឹងសាសាប៊ូហើយនឹងងូតងូតទឹកចឹងងូតទឹកដើម្បីសម្អាតណាកូនណាអាចច្រើនកន្លែងទាំងសក់ទាំងអីហ្នឹងកូនជាពិសេសពេលយើងសម្អាតដៃមុនហូបអាហារណាកូនណាអញ្ចឹងមុននឹងលោកគ្រូនាំកូនទៅអានអំណានយើងមកមើលពាក្យកន្លឹះពាក្យវិបាកខ្លះខ្លះសិនណាកូនណាតាកូនអញ្ចឹង ពាក្យហ្នឹងយើងអានថាបរិភោគណាគុណណាបរិភោគអញ្ចឹងគេអានថាបនៅក្នុងនេះគេអានឲ្យអានរិតាមពិតទៅវាអត់មានរិទេគឺអានថារិព្រោះបនៅពីមុខវាអញ្ចឹងរហ្នឹងក៏អានតាមពូអដែរអញ្ចឹងទៅជារអេរិអត់ត្រូវអ៊ីរិទេហើអូភោនិងកើភោគអញ្ចឹងពាក្យហ្នឹងប្រកបថាអសបរអេរិ ភៅអូភូនិងកើហូបអនុវត្តអនុវត្តយើងប្រកបថាអសរៈពេញតួនៅឧនុវោនឹងតជាងតវត្តយើងអត់អានថាអក្សរអជញ្ជនៈអទេកូនណាវាជាស្រៈពេញតួវាអានថាអតោះអញ្ចឹងអនុវត្តអានថាអនុវត្តបាទវោសង្យោគនឹងតអានថាវត្ត សុខភាពលោកណាសុខភាពប្រកបថាសអុសុខអសខភៅអ៊ីភីនិងពើភាពឬយើងប្រកបថាសអុសុខខអានថាខៈភៅអ៊ីភីនិងពើភាពអញ្ចឹងសុខភាពអានថាសុខភាពលោកណាសុខភាពអានថាសុខភាពតើគុណអានឡើងវិញមើលពីនឹងអានថាម៉េចបរិភោគអានថាបរិភោគ យើងយើងមាននឹងរឿងអីទៅអានបរិភោគគុណបើយើងអានបរិវេណឬក៏បរិយាកាសយើងអានបរិយាកាសអ្នកខ្លះគេអានអញ្ចឹងគាត់ណាបាទឬបរិយាយណាបើយើងមានអានបរិយាយក៏មិនមានបរិយាយឬបរិយាយទៅហើយវាមានការភ័ន្តច្រឡំគ្នាគាត់ណាអញ្ចឹងស្វែងយល់បន្តមិនប្រកាសគ្រូប្រាប់នឹងត្រូវទេគាត់ណាតោះនៅក្នុងនេះពាក្យតតែទេ បាទมันមានពាក្យអីច្រើនតែពិបាកទេគាត់ណាសេចក្តីសុខឧស្សាហ៍អញ្ចឹងយើងចូលទៅអានអំណានណាគាត់ណាអញ្ចឹងលោកគ្រូអានហើយកូនអានតាមណាគាត់ណាបាទមានកុមារម្នាក់មិនសូវខិតខំរៀនសូត្រនឹងមានទម្លាប់អាក្រក់មិនសម្អាតខ្លួនប្រាណ រាល់ថ្ងៃសំលៀកបំពាក់របស់គេមិនដែលស្អាតមុនពេលបរិភោគនំចំណីកុមាររូបនេះមិនដែលលាងដៃនឹងសាប៊ូសោះពេលខ្លះវាយកដៃក៏ខ្វក់នោះ ទៅជូតនឹងខ្លួនប្រាណឬសំលាបំពាក់ក្រោយមកវាឈឺសុខភាពវាទទ្រោមនិងចុកខ្សោយជាលំដាប់ក្រោយពីបានទទួលការណែនាំពីគ្រូប្រចាំថ្នាក់មើតភ័ក្រ និងអ្នកគ្រូពេទ្យអំពីការថែទាំសុខភាពនិងការរស់នៅស្អាតរួចមកកុមារនោះបានភ្ញាក់រលឹកនិងអនុវត្តតាមក្បួនអនាម័យដូចជាលាងដៃនិងសាប៊ូ មុននឹងញ៉ាំនំមុននឹងញ៉ាំចំណីដូច្នេះសុខភាពរបស់កុមារក៏ល្អឡើងវិញអនាម័យនាំមកនៅសុខភាពល្អតើកូនឥឡូវមកអានជាមួយលោកគ្រូមកណាឲ្យតាន់គ្នាណាតោះចាប់តាំងអានជាមួយគ្នាអញ្ចឹងលោកគ្រូនឹងអានយឺតល្មមគាត់ណា មានកុមារម្នាក់មិនសូវខិតខំរៀនសូត្រនិងមានទម្លាប់អាក្រក់មិនសម្អាតខ្លួនប្រាណរាល់ថ្ងៃសម្លៀកបំពាក់របស់គេមិនដែលស្អាត មុនពេលបរិភោគនំចំណីកុមាររូបនេះមិនដែលលាងដៃនឹងសាប៊ូសោះពេលខ្លះ វាយកដៃកខ្វក់នោះទៅជូតនឹងខ្លួនប្រាណឬសំលៀកបំពាក់ក្រោយមកវាឈឺសុខភាពវាទទ្រោមនិងចុះខ្សោយជាលំដាប់ក្រោយពីបានទទួលការណែនាំពីគ្រូប្រចាំថ្នាក់មើលភ័ក្រនិងអ្នកគ្រូពេទ្យ អំពីការថែទាំសុខភាពនិងការរស់នៅស្អាតរួចមកកុមារនោះបានភ្ញាក់រលឹកនិងអនុវត្តតាមក្បួនអនាម័យដូចជាលាងដៃនឹងសាប៊ូមុននឹងញ៉ាំចំណីដូច្នេះសុខភាពរបស់កុមារក៏ល្អឡើងវិញ អនាម័យនាំមកនៅសុខភាពល្អបាទអរគុណគុណអញ្ចឹងបើកូនមានអារម្មណ៍ថាអានអត់ទាន់បានល្អមិនទាន់បានរអិលមិនទាន់បានរលូនកូនហាត់អានមួយសារពីរសារទៀតកូនណាអញ្ចឹងលោកគ្រូនាំកូនទៅអាន កាយវិភាគជាបន្តកូនណាបាទអញ្ចឹងកន្លែងហ្នឹងកូនអានជាមួយលោកគ្រូឡើងវិញកូនណាការរៀនពាក្យកអំណានពាក្យ បរិភោគអានថាបរិភោគអនុវត្តអានថាអនុវត្តសុខភាពអានថាសុខភាពខពុនយល់វាបរិភោគកិរិយាការហូបពិសានំចំណីអាហារណាគាត់ណាការហូប ពិសានំចំណីអាអាហារអនុវត្តកិរិយាធ្វើតាមប្រតិបត្តិតាមគោរពតាមម្ដងទៀតធ្វើតាមប្រតិបត្តិតាមគោរពតាមសុខភាពនាមភាពជាសុខសេចក្តីសុខភាពជាសុខ សេចក្តីសុខតាយើងចូលទៅកន្លែង girl girl បដិស័ព្ទមុនផ្ទុយនឹងក្រោយខ្ជិលផ្ទុយនឹងឧស្សាហ៍4វេវចនៈស័ព្ទនឹងពាក្យល្អអញ្ចឹងពាក្យដែលដូចនឹងពាក្យល្អប្រើអាចប្រើចំនួនគ្នាបានក្នុងកាលៈស័កមួយជាក់លាក់ណាគាត់ណាមិនមែនចំនួនគ្នាបានរហូតទេ យកជំនួសគ្នាបានក្នុងដែនមួយច្បាស់លាស់អញ្ចឹងពាក្យដែលដូចនឹងល្អមានដូចជាល្អត្រឹមត្រូវ ប្រពៃម៉ត់មងណាល្អត្រឹមត្រូវប្រពៃម៉ត់មង5សាតិសាសាបនឹងពាក្យរស់ណាសាតិសាសាបនឹងពាក្យរស់ជើងរស់នឹងសបន្តក់ក៏អានថារស់ហើយពាក្យដែលប្រើរួមជាមួយបាលីសំស្ក្រឹតរោនឹងសក៏អានថារស់ នីរស់និងសបន្តគុណនាមនៅមានជីវិតណាយើងរស់អញ្ចឹងរស់វាអាចផ្ទុយនឹងស្លាប់អញ្ចឹងរស់បានន័យថានៅ មានជីវិតរស់មួយទៀតនឹងសជានាមរសជាតិអាហាររសជាតិនំចំណែអញ្ចឹងត្រង់នេះគេអត់បានបញ្យល់អីទេគេគ្រាន់តែដាក់ជាឧទាទាហរណ៍គាត់ណារសជាតិអាហាររសជាតិនំចំចំណីអញ្ចឹងមុននឹងចូលទំនួយើងអាន ការរៀបពាក្យឡើងវិញតាកូនចាប់ដើមអាចជាមួយលោកគ្រូការរៀនពាក្យកអំណានពាក្យបរិភោគអានថាបរិភោគអនុវត្តអានថាអនុវត្តសុខភាពអានថាសុខភាពខពុនយោពាក្យបរិភោគកិរិយា ការហូបពិសានំចំណីអាហារ អនុវត្តកិរិយាធ្វើតាម ប្រតិបត្តិតាមគោរពតាមសុខភាពនាមភាពជាសុខសេចក្តីសុខកោបដិសាបមុនទុយនឹងក្រោយខ្ជិលទុយនឹងឧសា4អេ4នេះកូនត្រូវខោណាកោឲ្យខោណាច្រឡំហើយ វេវចនៈស័ព្ទនឹងពាក្យល្អបាទល្អត្រឹមត្រូវប្រពៃម៉ត់មង ប្រាក់នឹងទៅជាងើណាសតិសាស័ព្ទនឹងពាក្យរស់បាទរស់នឹងសមន្តៈគុណនាមគុណនាមនៅមានជីវិតរស់រើនឹងសជានាមរសជាតិអាហាររសជាតិនំចំណៃបាទអរគុណគុណអ្នកនាងដែលមកអឺ ខំហាត់អានជាមួយគ្នាគាត់ណាឲ្យបានចេះខ្លួនឯងផងគាត់ណាបាទអញ្ចឹងយើង ចូលទៅសំណួរអញ្ចឹងមុននឹងកូនហាត់ឆ្លើយសំណួរយើងអានវាឲ្យចេះសិនគាត់ណាអអាចដឹងសិនអញ្ចឹងសំណួរ1តើកុមារមានទម្លាប់អាក្រក់មានលក្ខណៈយ៉ាងណាខ្លះ2មុនពេលញ៉ាំនំចំណីតើកុមាររូបនោះបានបានធ្វើដូចម្ដេច3 ដោយសារគ្មានអនាម័យនាំឲ្យកុមាររូបនោះមានសុខភាពដូចម្ដេច4ហេតុអ្វី បានជាសុខភាពរបស់កុមារនោះល្អឡើងវិញតោះអញ្ចឹងយើងឆ្លើយជាមួយគ្នាគូណាអញ្ចឹងលោកគ្រូបង្ហាញហើយកូនអឺកូនដឹងហើយកូនឆ្លើយបានហើយកូនភ្លេចសរសេរផងគាត់ណាកុមារមានទម្លាប់អាក្រក់មានលក្ខណៈបាទមានលក្ខណៈយ៉ាងម៉េចកូន លេខលាក់តែខ្ញុំហ្មងអញ្ចឹងយើងទៅមើលមេរៀនរបស់យើងបើយើងអត់ចាំក៏ណាបាទនេះអញ្ចឹងមានលក្ខណៈយ៉ាងម៉េចកូនគឺមិនសម្អាតខ្លួនប្រានណាតោះទួទី2មុនពេលញ៉ាំនំចំណីតាកុមាររូបនោះបានធ្វើដូចម្ដេចធ្វើម៉េចកូនមិនចាំអត់បាទគឺមិនដែលលាងដៃនឹងសាប៊ូសោះ នឹងកូនឆ្លើយកាយហ្នឹងណាប្រាសទី3ដោយសារគ្មានអនាម័យនាំឲ្យកុមាររូបនោះមានសុខភាពយ៉ាងម៉េចកាលណាអនាម័យក៏ក្រិចនឹងកូនណាចេញមានមេរោគអញ្ចឹងវាធ្វើឲ្យសុខភាពហ្នឹងចុះត្រុតទ្រោមណាកូនណាលមាស់អេសក្អកឈឺអញ្ចឹងក្រោយមកវាឈឺសុខភាពវាត្រុតទ្រោមនិងចុះខ្សោយជាលំ តាមថ្លៃនឹងកូនសេជោងចម្លើយណាកូនណាចឹងក្រោយគេសំណួរទី4 យើងបាក់ឆ្លើយថាបានជាសុខភាពរបស់កុមារនោះល្អឡើងឡើងវិញព្រោះយ៉ាងម៉េចកូនព្រោះវាភ្ញាក់រលឹកមិនចឹងហីយើងឆ្លើយថាព្រោះកុមារនោះបានភ្ញាក់រលឹកនិងអនុវត្តតាមក្បួនអនាម៉ៃដូចជាលាងដៃនឹងសាប៊ូមុននឹងញ៉ាំចំចំណីមិនចឹងគាត់ណាបាទសាងូទឹកអរគុណច្រើនអញ្ចឹងលោកគ្រូនឹងកូនទៅតិចទៀតគាត់ណាតែកុំភ្លេចសរសេរផង សួស្តីកូនអញ្ចឹងយើងមកដល់លំហាត់ណាបងណាយើងរៀនលំហាត់លំហាត់ទី1ចូលចាប់ដៃគូណាដើម្បីអានពាក្យឬកន្សោមពាក្យខាងក្រោមប្រណាំងគ្នាអញ្ចឹងគេអានពីរនាក់គូណាមកតុកមកតុកតែគូណាអានអានបានហើយបានត្រូវលឿនគូណា តាអញ្ចឹងពាក្យទី1អីកូនបាទសំអាតអីទៀតសាប៊ូអីទៀតបរេហូកកវ៉ាបាទសុខភាព អនុវត្តត្រុតទ្រោមអនាម័យតោះឥឡូវអានជាមួយលោកគ្រូមកបណ្ណាំងជាមួយលោកគ្រូសំអាតសាប៊ូបរិភោគកខ្វក់សុខភាពអនុវត្តត្រុតទ្រោមអនាម័យបាទល្អណាស់កូនអញ្ចឹងយើងបានហាត់អានជាមួយគ្នាកូនណាឥឡូវយើង ចូលទៅមើលលំហាត់ទី2ទី3និងទី ទី4អូទី5ទី6គាត់ណា ចឹងយើងអានឲ្យដឹងសិនទី2ចូលពន្យោពាក្យអនាម័យទី3ចូលរកបដិសាបនឹងពាក្យទុតទ្រុមទី4ចូលរកវេវេវចនៈសាបនឹងពាក្យដៃទី5ចូលរកសតិសសាបនឹងពាក្យវាទី6ចូលស្រង់ពាក្យជំនាញឲ្យបាន5ពាក្យពីអត្ថបទខាងខាងលើហ្នឹងកូនណាអញ្ចឹងពន្យល់ពាក្យអនាម័យអនាម័យបានន័យថាម៉េចកូន គូនអាចទៅរកឃើញនៅកន្លែងបតិណក្រមខាងក្រោយសភៅហ្នឹងគូនណា បាទអនាម័យការដែលมันមាន មានរោគឬក៏ចាំលោកគ្រូប្រាប់ក៏បានទី3ចូលរកបរិស័ទនឹងពាក្យទុត្រោមអញ្ចឹងទុត្រោមទុយនឹងអីកូនបាទទុយនឹងរឹងមមសេចត្រូវកូនណារឹងមមហើយវេវេយនៈសនឹងពាក្យដៃអញ្ចឹងពាក្យអីដែលដែលប្រើជំនួសពាក្យដៃបានវាដូចគ្នាគឺហាត់កូនណាហាត់គឺហនឹងតជាងខ ហដ្ឋហដ្ឋាណាគាត់ណាយើងអន្តហត្ថក៏បានដែរហត្ថហើយនឹងព្រះព្រះហោះអញ្ចឹងកូនកុំភ្លេចរកឃើញផងហើយសិក្សាឲ្យត្រូវលោកគ្រូនឹងឲ្យចម្លើយនៅពេលក្រោយទី5គឺសតិសាសនឹងពាក្យវាវាមាន3កូនសេត2សំណកូនណាវានឹងវលសាអាហ្នឹងគឺវលវាវាមួយទៀតវលអេវានឹងរោវាអញ្ចឹងវាហ្នឹងគឺសំដៅទៅលើអ្វីកូន ពាក្យជំនួសបាទជំនួសឲ្យសัตว์អីចឹងគាត់ណាព្រោះថាវាខ្ជិលណាស់ឬក៏វាស៊ីច្រើនណាយើងហៅជ្រូកហៅគោក្របីអញ្ចឹងណាហើយវានឹងរោបើន័យថាវាពេញដីឯងគាត់វាលើដីលូនដោយប្រវាគាត់ណាលូនដោយប្រវាលោកគ្រូប្រាប់ត្រួសត្រាសប៉ុណ្្នឹងសិន ទី6ចូលសងពាក្យជំនាញឲ្យបាន 5ពាក្យណាគុណណាអញ្ចឹងលោកគ្រូនាំគួរទៅស្រង់ឲ្យបាន5ពាក្យអញ្ចឹងបាទកុមារជានាមមនុស្សណាគុណអីទៀតទៅ ខ្លួនប្រាណហ្នឹងក៏ជានាមដែរបាន2គុណណាសំលៀកបំពាក់ក៏ជានាមដែរវត្ថុនំចំណីក៏ជានាមដែរវត្ថុបាន3គុណណាបាទសាប៊ូក៏ជានាមដែរគុណណាវត្ថុប្រើប្រាស់4ដៃគុណណាអញ្ចឹងបាន5ឯគុណមែនទេ បាទអាចច្រើនទៀតមាននាមគ្រូមាននាមមិត្តភ័ក្តិណានាមមនុស្សអ្នកគ្រូពេទ្យក៏ជានាមមនុស្សតាក់ច្រើនទៀតក៏បានដែរគាត់តោះនឹងសំណេរតាមអានណាលោកគ្រូនាំកូនអានទៅមងទៅបើលោកគ្រូនឹងហៅឲ្យកូនក៏យូរដែរពីព្រោះយើងមើលវីដេអូអញ្ចឹងមកអានជាមួយគ្នាកូនណាការភ្ញាក់រលឹក ខ្ញុំឃើញកុមារម្នាក់ខ្ជិលច្រអូក្នុងការរៀនសូត្រអាជាមួយគ្នាគាត់ណាហើយថែមទាំងខ្ជិលសម្អាតខ្លួនប្រានទៀតផងមុនពេលហូបអាហារគេបណ្ដែលាងដៃនឹងសាប៊ូទេក្រោយមកសុខភាពវាទទ្រោមនិងចុះខ្សោយជាលំដាប់ ក្រោយពីបានទទួលការណែនាំអំពីការថែទាំសុខភាព និងការរស់នៅស្អាតរួចមកកុមាររូបនោះមានការភ្ញាក់រលឹកបាទមកថានឹកឃើញហើយដឹងខ្លួន និងអនុម័តតាមក្បួនអនាម័យសុខភាពវាក៏ល្អឡើង វិញលោកគ្រូនឹងហៅកូនទៅសេតាមអានប៉ុន្តែលោកគ្រូចាំចុងក្រោយគាត់ណាចាំចុងម៉ោងអញ្ចឹងយើងមើលមេរៀនយើងបន្តទៅទៀត ចឹងសំណួរមុនពេលហូបអាហារតើកុមារនោះបានធ្វើដូចម្ដេចណាទី1ទី2ដោយសារគ្មានអនាម័យតើកុមារនោះមានសុខភាពដូចម្ដេចទី3ហេតុអ្វីបានជាសុខភាពកុមារល្អឡើងវិញចឹងយើងមកឆ្លើយជាមួយគ្នាគាត់ណាហាត់គិតជាមួយគ្នាមុនពេលហូបអាហារតើកុមារនោះធ្វើម៉េចបាទនេះមុនពេលកញ្ញាមុនពេលហូបអាហារគេមិនដែរលាងដៃនឹងសាប៊ូទេហ្នឹងចម្លើយទី1 ទី2ដោយសារគ្មានអនាម័យតើកុមារនោះមានសុខភាពដូចម្តេចអញ្ចឹងដោយសារកន្លែងណាដោយសារ ដោយសារគ្មានអនាម័យបាទសុខភាពវាត្រុតទ្រោមនឹងចុះខ្សោយជាលំដាប់ចម្លើយទី2គឺណាទី3បានជា សុខភាពកុមារល្អឡើងវិញព្រោះអីកូនព្រោះកុមាររូបនោះមានការភ្ញាក់រលឹកនិង អនុវត្តតាមក្បួនអនាម័យសុខភាពវាក៏ល្អឡើងវិញចាប់ចម្លើយទី 3នោះណាកុំភ្លេចសេបានត្រឹមត្រូវទីលំហាត់នេះស្តៀងមិញដែរកូនបាទចាស់អង្គគួសមទូរទូសិនកូនណាទូរទូសិនអឺលំហាត់ទី1ចូលបញ្យោពាក្យអនុវត្តហើយនឹងពាក្យសុខភាព បាទអនុវត្តបានន័យថា ប្រតិបត្តិតាមធ្វើតាមសុខភាពបានន័យថាភាពជាសុខអញ្ចឹងកូនអី ទី2ជឿរកប៉ែសពនឹងពាក្យខ្ជិលមុនហ្នឹងគេសួរកូនឡើងវិញណាគាត់ណាសួរឡើងវិញឲ្យកូនរលឹកឲ្យនឹកឃើញជើទុយហ្នឹងបាទឧស្សាមុនទុយហ្នឹងបាទក្រោយ3វេជរកវេវេចនៈសង្ពាកល្អអញ្ចឹងល្អប្របីម៉ត់មងត្រឹមត្រូវអញ្ចឹងណាទី4ជរកសតិសង្ពាករស់បាទរស់មានម៉ែកូនមាន2រោងសវតៈ1ហើយនឹងរោងស1 រោនេះបានន័យថាណារោរោនឹងសពតនេះនៅមានជីរសមួយទៀតបានន័យថារសជាតិប្រៃរសជាតិផ្អែមនឹងគេបញ្យល់គេឧទាហរណ៍អញ្ចឹងកូនកុំភ្លេចណាបើកូនសរសេរមិនចេញ ទេកូនមើលមេរៀនឡើងវិញកន្លែងកែរៀនរៀនពាក្យលោកគ្រូនាំកូនទៅធ្វើលំហាត់ខខចូលរកពាក្យនិងកន្សោមពាក្យមកបំពេញក្នុងអត្ថបទឲ្យបានត្រឹម ត្រូវតើកូនគិតជាមួយគ្នាណាខ្ញុំឃើញកុមារម្នាក់ខ្ជិលច្រអូក្នុងការរៀនសូត្រហើយថែមទាំងញៀនកុមារមើលមេរៀនហ្នឹងកូនគិតមើលថែមទាំងអីខ្លួន ថែមទាំងសម្អាតខ្លួនឬក៏ខ្ជិលសម្អាតខ្លួនកូនដាក់មើលប្រានទៀតផងរាល់ពេលញ៉ាំគូញ៉ាំអីកូនញ៉ាំអាហារញ៉ាំនំចំណីដាក់មួយណាកូនកូនគិតមើល កុមារនោះមិនបានទេមិនបានអីគាត់ធម្មតាញ៉ាំគេត្រូវការស្អាតមិនអញ្ចឹងគាត់ត្រូវអីស្អាតដៃណាយើងអាហារក៏ស្អាតដៃយើងក៏ស្អាតអញ្ចឹងកុមារនោះមិនបានទេបើន័យថាមិនបានសម្អាតដៃទេក្រោយមកសុខភាពចុះខ្សោយនឹងចុះខ្សោយជាលំដាប់អញ្ចឹងមេរៀនយើងដូចជាកន្លែងហ្នឹងស្អីគាត់ទទ្រោមហ្នឹងណាទទ្រោមនឹងចុះខ្សោយជាលំដាប់កុមារនោះបានអី និងអនុវត្តតាមក្បួនអនាម័យបាទឯកូនបាទភ្ញាក់រលើកនិងអនុវត្តតាមក្បួនអនាម័យស្អីគេល្អឡើងវិញសុខាភាពវាក៏ល្អឡើងវិញបាទតាពងសាអានខ្លួនឯងមើលកូនហើយមិនពេញផងខ្ញុំឃើញកុមារម្នាក់ខ្ជិលច្រអូកក្នុងការរៀនសូត្រហើយថែមទាំងខ្ជិលសម្អាតឬក៏មិនសម្អាតខ្លួនប្រានទៀតផងណា រាល់ពេលញ៉ាំអាហារឬក៏នំចំណីកុមារនោះមិនបានសម្អាតដៃទេណាក្រោយមកសុខភាពទ្រុឌទ្រោមនិងចុះខ្សោយជាលំដាប់កុមារនោះបានភ្ញាក់រលឹកនិងអនុវត្តតាមក្បួនអនាម័យសុខភាពវាក៏ល្អឡើងវិញបាទអរគុណច្រើនតាយើងមើលបង្ហើយមេរៀនរបស់យើងគាត់ណាចឹងមេរៀនរបស់យើងគឺសរកើឲ្យនឹងខើកើដាក់ចូលដាក់ចំណងជើងរូបភាព ចឹងយើងថាអាហារនេះគឺអាហារដែលគ្មានអណាម៉ៃបើន័យថាអាចជិះក្របទុកឲ្យបានត្រឹមត្រូវរួយរងហ្នឹងណាចឹងអាហារគ្មានអនាម័យរូបទី2រូបមិននេះចាំមិនកូនបាទកុមារឈឺមិននេះកូនណាកុមារឈឺឬក៏គ្រុនអីចឹងទៅប៉ុន្តែប្រហែលជាឈឺកូនណាស្គមឈឺរ៉ាំរៃឬក៏សុខភាពទ្រុឌទ្រោមរូបទី3គឺកុមារដែលមានសុខភាពល្អ article ចូលសរសេរតែងសេចក្តីបាទលំហាត់នេះគឺនៅខាងមួយទំព័រទៀតអរគុណកូន